គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទម្ដងទៀតហើយបាទថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការបង្កើត Apple ID បាទអូខេលើកុំឲ្យខាតពេលវេលាយូរគឺខ្ញុំសូមណែនាំបងប្អូនទាំងអស់គ្នាតែម្ដងបាទជាដំបូងយើងត្រូវចូលទៅកាន់ Setting តើមកបងប្អូននឹងឃើញនៅលើអេក្រង់នៅលើគេនេះ គឺ sign in to your iPhone អូខេបងប្អូនចុចលើនឹងមកនេះបងប្អូន ខេតាមដល់កត្រង់នេះសម្រាប់បងប្អូនដែលមាន Apple ID ស្រាប់បងប្អូនគឺអាច login បានតែចំពោះបងប្អូនដែលអត់មាន Apple ID គឺបងប្អូនទៅចុចពាក្យទៅពាក្យនេះ don't have and Apple ID or forget it អូខេតោះបងប្អូនចុចពាក្យថា create new Apple ID ខេបន្តមកបងប្អូនទៅដាក់ឈ្មោះរបស់បងប្អូនខ្ញុំសូមដាក់ឈ្មោះរបស់ខ្ញុំផ្ទាល់បាទហើយនឹងថ្ងៃខែឆ្នាំកំណើតអូខេអូខេត្រង់នេះគឺបងប្អូន ចំពោះបងប្អូន ខ្ញុំរីកមែនដល់បងប្អូនទាំងអស់គ្នាគួរតែមានអ៊ីមែលផ្ទាល់ខ្លួនមួយដើម្បីបង្កើត Apple ID ងាយស្រួលបាទតែបើបងប្អូនអត់មានអ៊ីមែលទេបងប្អូនអាចចុចពាក្យកន្លែងនេះ Do not have an email address អូខេតែខ្ញុំរីកមែនដល់បងប្អូនទាំងអស់គ្នាមានអ៊ីមែលផ្ទាល់ខ្លួនសិនដើម្បីយើងងាយស្រួលបង្កើតដល់ពេលដែលយើងភ្លេចពាក្យសម្ងាត់ឬក៏យើងបាត់ទូរស័ព្ទបាត់អីគឺយើងងាយស្រួលក្នុងការ ចូលយកយក Apple ID របស់យើង មក ប្រើប្រាស់វិញយើងអូខេឥឡូវខ្ញុំសូមវា email ខ្ញុំចូលអូខេតោះមកដល់អ្នកនរគ្នាដាក់ password ចំពោះ password គឺយ៉ាង មាននតិបំផុត គឺ8 8 character គឺ8ខ្ទង់បាទហើយគឺត្រូវមាន ជាលេខផងជាអក្សរផង និង ជាអក្សរធំនៅមុខផងបាទអូខេខេបន្ទាប់មកគឺបងប្អូនទៅពីលេខទូរស័ព្ទរបស់បងប្អូនដោយសារតែទូរស័ព្ទខ្ញុំគឺវាលោតលេខអូតូបែបនេះអូខេ ចុច continue មកតែបើបងប្អូនមិនចង់ដាក់លេខដែលនៅជាប់ទូរស័ព្ទនោះទេបងប្អូនអាច choose a different number នៅខាងក្រោមនេះបាទឥឡូវខ្ញុំចង់ដាក់លេខហ្នឹងអូខេខ្ញុំចុច continue តោះមកយើង agree អូខេពេលនោះទូរស័ព្ទរបស់យើងនឹងធ្វើការ sign in ចូលទៅក្នុង Apple ID ដែលយើងទៅបានបង្កើតឡើងអូខេបង សំរងចាំបន្តិចអូខេបន្តពីធ្វើការរងចាំបន្តិចរួចមកគឺវាក្រុមហ៊ុន Apple គឺឲ្យយើងវាយលេខកូដសម្ងាត់របស់យើងអានោះសម្រាប់តែបងប្អូនដែលបានដាក់លេខកូដចាក់ចាក់សោនៅពេលចាក់សោតែបងប្អូនបានដាក់លេខកូដទេក៏វាអត់លោតមកបែបនេះដែរអូខេខ្ញុំសូមវាយលេខកូដរបស់ខ្ញុំ អូខេពេលនេះគឺយើងមាន Apple ID ផ្ទាល់ខ្លួនហើយអូខេបងប្អូនវាកំពុងតែ verify ជាមួយ email របស់យើងបងប្អូនអូខេយើងស្លេច verify email តាមយើងចាំពីថា send code នៅពេលនោះបងប្អូននឹងឃើញការផ្ញើលេខកូដទៅកាន់ email ផ្ទាល់ខ្លួនរបស់យើងបាទ ok mình tập bây giờ ờ, mà email em rồi mà những hỏi cứ giờ lại code bằng một bình nhân tiền đi ok ok bên đi dương rủi rò hỏi và bên đi dương từ tụi bạn apple lại đi mùi hỏi một bốn ok ta bay một តែដើម្បីបងប្អូន download កម្មវិធី app ឬក៏ game ពី App Store បានគឺបងប្អូនត្រូវតែចូលទៅការកំណត់មួយទៀតអូខេបងប្អូនទៅកន្លែងនេះមក media and purchase អូខេបងប្អូន continue បន្តមក Apple វានឹងធ្វើការសញ្ញាចូលអូខេបន្តមកបងប្អូនត្រូវទៅចូលទៅកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូនខ្លះខ្លះអូខេបងប្អូនចូលទៅ payment and shipping បន្ទាប់មកបងប្អូនត្រូវ add billing address អូខេដោយសារតែខ្ញុំមានស្រាប់បើបងប្អូនអត់មានទេបងប្អូនអាច add នេះ add shipping address ខ្ញុំសា add របស់បងប្អូនមើលទាំងអស់គ្នាបាទបងប្អូនត្រូវឲ្យឈ្មោះរបស់បងប្អូនទាំងនាមតកូលនិងនាមខ្លួនបន្ទាប់មកបងប្អូនត្រូវដាក់ផ្លូវអូខេបន្ទាប់មកបងប្អូនត្រូវដាក់ទីក្រុងទីក្រុងបងប្អូននោះនៅបន្ទាប់មកបងប្អូនត្រូវ select ប្រទេសបាទ ហើយជាពិសេសនោះគឺបងប្អូនត្រូវដាក់ postcode ក្នុង postcode នេះជាអ្វីបងប្អូនឧទាហរណ៍ថាបងប្អូនដាក់អឺឧទាហរណ៍ខ្ញុំដាក់ខេត្តកណ្ដាលហើយខ្ញុំដាក់ស្រុកខ្ញុំ គឺលួយឯងអូខេអញ្ចឹងកន្លែង postcode នេះគឺបងប្អូនអាចចូល ទៅកាន់ Google ហើយបន្ទាប់មកបងប្អូន search ថា lwm postcode ប៉ុន្តែពេលនោះគឺ មាននឹងមានកូនជាច្រើននៅតាមស្រុកភូមិរបស់បងប្អូននៅពេលបងប្អូនបងប្អូនរស់នៅភូមិណាគឺបងប្អូនគាត់តែ select យកលេខកូដនោះមកដាក់នៅទីនេះទៅបងប្អូនជួយពីថា done អូខេនៅពេលបងប្អូនបំពេញទាំងអស់បាន គឺវានឹងលោតអូខេអូខេចំពោះវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនពេញចិត្តនឹងវីដេអូរបស់ខ្ញុំ សូមធ្វើការចុច like និង subscribe ខ្ញុំម្នាក់មួយ។ បាទសូមតែគណៈពេលនេះខ្ញុំបាទរតនាសូមអគុណសូមជម្រាបលា